បាទទៅលេងប៉ុកតូវិញហើយបាទតាយូបាទទីទីអត់ទាន់100%ទេណាបាទតាមពិតទៅក្នុងសំណើនេះគឺពិតជានឹងធ្វើនៅទីក្រុងប៉ុកតូមែន បាទប៉ុន្តែមិនទាន់មកដល់ពេលនេះ គឺមិនទាន់ចេញជាផ្លូវការ100%ទេគាត់ថាប្រមុខរបស់ UEFA កាលនោះវាមានរឿងតាក់ទងនឹងចេះតាមពិតទៅនាយករដ្ឋមន្ត្រីរបស់អង់គ្លេសនឹងបានស្នើសុំផ្លាស់ប្ដូរហើយវាតាក់ទងជាមួយនឹងប្រទេសទូគីនឹងជាប់នៅក្នុងតំបន់ក្រហម បាទអញ្ចឹងយើងនិយាយដូចនៅក្នុងទីក្រុងភ្នំពេញឬក៏ប្រទេសជាណាចក្រកម្ពុជាយើងអញ្ចឹងណាបាទតំបន់ក្រហមដល់អញ្ចឹងតំបន់ក្រហមអ្នកដែលចូលទៅតែចូលហើយចេញមកវិញគឺត្រូវធ្វើចាត់តាលេខសារអញ្ចឹងកីឡាករចូលទៅហើយចេញមកវិញធ្វើចាត់តាលេខសារហើយទៅលេងយូរ៉ូអញ្ចឹងវាពិបាកអញ្ចឹងហើយបានប្រមុខរបស់ UEFA ហ្នឹងក៏យល់ព្រមជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសនេះចរចាគ្នាដើម្បីលេងនៅក្នុងទឹកដី អង់គ្លេសបាទបន្ទាប់មកទៀតអ្នកទាំងពីរនោះចរចាគ្នាមិនត្រូវ ចរចាគ្នាមិនត្រូវត្រង់ណាប្រិមិត្តចរចាគ្នាមិនត្រូវត្រង់ថាភ្ញៀវកិត្តិយសរបស់ UEFA មានប្រមាណជាជាង2000សម្បត្តិបាទ2000សម្បត្តិ2000សម្បត្តិនេះនាយករដ្ឋមន្ត្រីរបស់អង់គ្លេសគាត់មិនសោកចិត្តទេគាត់ថាច្រើនពេកហើយបាទប្រទេសរបស់គាត់កំពុងតែគេហៅថាធ្វើការបិទគប់បាទអត់ឲ្យមានការចេញចូលនៅជនបរទេសទេបាទលើកលែងតែប្រទេសដែលគេហៅថាដែលគេហៅថាស្ថិតនៅក្នុងបៃតងអញ្ចឹងណា បាទឧទាហរណ៍ថា បច្ចុប្បន្ននេះអង់គ្លេសគេឲ្យប្រទេសទូគីស្ថិតនៅក្នុងតំបន់ក្រហមបាទប្រទេសអេស្ប៉ាញនេះស្ថិតនៅក្នុងតំបន់បៃតងអញ្ចឹងអ្នកណាបៃតងអាចមកអង់គ្លេសបានដោយមិនចាំបាច់14ថ្ងៃទេតែបើទៅក្រហមមកវិញត្រូវ14ថ្ងៃអញ្ចឹងណាប្រិមិត្តអញ្ចឹងរយៈពេលក្នុងក្នុងនេះផងដែរសម្រាប់ UEFA ហើយជាមួយនឹងអង់គ្លេសនិយាយអត់ត្រូវគ្នាជាមួយនឹងបញ្ហា fan ចំនួនមិន fan នេះគឺភ្ញៀវរបស់ UEFA ចំនួន2000នាក់នេះឯងបាទអង់គ្លេសគេថាច្រើនពេក បាទដល់អញ្ចឹងហើយប្រមុខរបស់ UEFA ថាអាបើសិនជាអ្នកឯងមិនឲ្យខ្ញុំមិនកើតព្រោះ UEFA ក៏ទទួលបាន បាទត្រូវត្រូវទទួលគេហៅថាគណៈប្រតិភូបាទជាមួយនឹងភ្ញៀវរបស់ UEFA ដែរតើគណៈប្រតិភូរបស់ UEFA ហ្នឹងមានអ្នកណាខ្លះដូចជាបណ្ដាញសារព័ត៌មានល្បីល្បីនៅលើពិភពលោក ដូចជាម្ចាស់ sponsor បាទដូចជាថៅកែដែលគេហៅថាទទួលបន្ទុកនៅលើជាមួយនឹងគេហៅថាជា sponsor ជាមួយនឹង UEFA ណា ហើយក៏ដូចជាអឺរដ្ឋមន្ត្រីមន្ត្រីមួយចំនួនបាទនៅក្នុងពិភពលោក បាទគេអញ្ជើញមកបាទចឹងសរុបមែនតិចណាប្រិមិត្ត2000បាទ2000សបុតចឹងហើយនិយាយឲ្យត្រូវគ្នាទៅគេមានការលើកនឹងទៅកាន់ប្រទេសប៉ុកទូហ្កាវិញ បាទទីក្រុងប៉ុកតូដើម្បីបានលេងទាំងអស់គ្នាគ្រាន់ថាប៉ុកតូមកដល់បច្ចុប្បន្ននេះគឺអនុញ្ញាតឲ្យទាំងសងខាង បាទម្នាក់បានតែ2000ទេចឹងមានន័យថាសម្រាប់ Chelsea បាន2000សបុត សម្រាប់ Manchester City បាន2000សបុតបាទយកទៅ2000នាក់ភាសាជាងអត់មានអ្នកមើលបាទអេលីណៃដាវីនមើលម្ដងទៀតមើលអត់ទេបាទនិយាយបញ្ជ្រះហើយមិនមែនទូគីចាត់ទុកអង់គ្លេសតំបន់ក្រហមទេអង់គ្លេសទេអ្នកចាត់ទុកទូគីជាតំបន់ក្រហមបាទហើយបច្ចុប្បន្ននេះទូគីកំពុងតែមានការឆ្លងរាលដាលបាទអញ្ចឹងក្នុងនោះផងដែរគេមិនអាចឲ្យទៅចឹងបានទេ តាតាមែនយូយកសានឆូមកធ្វើអីបើមានលេខ11ហើយហ្នឹងខ្ញុំមិនដឹងបាទឥឡូវនេះការណគីមែនតើនៅក្នុងការនាំសាន់ឆូមកកាន់ទឹកដី Old Trafford ហើយ Harry Kane នេះអត់យកទេបាទជាទម្លាប់របស់ Manchester United ទៅហើយប្រិមិត្តអ្នកដែលប្រិមិត្តចង់ឲ្យទទួលបាន គឺមិនបានទេតែអ្នកដែលប្រិមិត្តថាមើលមិនចង់ឃើញនោះគឺបានភ្លាមសាន់ឆូត្រូវទិញតាំងពីរដូវកាលមុនអត់ទិញទេបើបានសាន់ឆូគឺអត់ត្រូវមានអត់មាន Bruno Fernandes អញ្ចឹងក៏ល្អដែរយក Bruno Fernandes មកវិញបាទ អញ្ចឹងបើសួរថាហេតុអីមិនយកខ្ញុំក៏បាននិយាយដែរព្រោះថាសាន់ឆូគាត់គឺជាបំរើស្លាប់ពេលប្រយុទ្ធស្លាប់បាទអញ្ចឹងយកមកវាជន់ខ្ទេចខ្ទីហើយបាទខាងឆ្វេងមានអឺ Rafford ខាងស្ដាំមាន Greenwood ហើយយកមកធ្វើអីបាទខ្ញុំអត់យល់ដែរបាទតា ESL រលីហើយនៅតានៅបាទតាក់ទងនឹង ESL បន្ថែមទៅកាន់ប្រិមិត្តបន្តិច សម្រាប់ ESL នេះឥឡូវនេះក្លឹប3កំពុងតែត្រូវអាចនឹងជាប់បម្រាមរបស់ UEFA រយៈពេល2ឆ្នាំ បាទតើក្លឹប3នោះមានអ្វីគេខ្លះទៅ គឺមាន Real Madrid Barcelona ហើយជាមួយនឹង Juventus បាទ3ក្លឹបនេះគឺមិនគោរពការសម្រេចរបស់ UEFA បំពេញជាមួយនឹងច្បាប់របស់ UEFA បាទមើងងាយជាមួយនឹងការបង្កើតលក្ខខណ្ឌក្របខណ្ឌថ្មី ដែលចាក់ឆ្ងាយ ពីច្បាប់របស់ UEFA បាទឥឡូវនេះក្លឹបទាំង3 Real Madrid Barcelona ហើយជាមួយនឹង Juventus ប្រឈមនឹងការមិនបានលេង UEFA Champions League រយៈពេល2រដូវកាលបាទហើយស្របនឹងពេលនេះទៀតសោតសម្រាប់សេរី A នោះវិញកំពុងតែពិចារណា ក្នុងការដក Juventus ចេញពីអ៊ីតាលីសេរី A បាទចឹងសួរថាតើពូដូបន្តនៅ Juventus ដើម្បីលេងឬក៏ដើម្បីអង្គុយលេងបាទ ហើយត្បិតតែរ៉ូណាល់ដូរកបាន2គ្រាប់រករកបានគ្រាប់បាល់គ្រប់100គ្រាប់យុគមិញមែនប៉ុន្តែយើងអាចនិយាយបានថាมันមានភាពសប្បាយរីករាយជាមួយនឹងក្លឹបទេ បាទដល់ពេលហើយ តែទោះបីជាយ៉ាងណាក៏ដោយជំរាបជូនប្រិមិត្តចឹងវាតាក់ទងនឹងបញ្ហាធំ គឺក្លឹបដែលត្រូវទទួលយកគាត់វាបញ្ហាគឺតាក់ទងជាមួយនឹងតម្លៃពលកម្មបាទ បាទដកចេញអស់ទៅ3ក្រុមនឹងនោះ បាទអាហ្នឹងធ្វើមិនខ្មិចបាទប្រិមិត្តហ្នឹងចឹងហើយបាទរៀនលេងថ្ងៃណាទៀតបាទលេងយប់ហ្នឹងបាទវុទ្ធិបាទវុទ្ធិអេងបាទ Man U អត់យក Kevin De Bruyne តាអី Kevin De Bruyne Man City គេមិនលក់បាទគេអត់លក់ទេរត់សំណាំងបាទ Kevin De Bruyne ហើយនឹង N'Golo Kante របស់ Chelsea ក្លឹបគឺដាក់សញ្ញាខ្វែងបាទ De Bruyne របស់ Manchester City គឺសញ្ញាខ្វែងហ្មងមិនបាច់ខំចរចាទេ បាទក្លឹបគេចរចាមួយកីឡាករខ្ទេចខ្ទីហើយមិនបាច់ខំទេអត់ប្រយោជន៍ទេ សំណើគ្រាន់តែដាក់សំណើទៅគឺទុះទុះចេញមកវិញបាទហើយមិនបាច់តន់ចរចាទេគ្រាន់តែដាក់សំណើដាក់មិនចេញផងបាទបាទតាមិនហើយនៅឥណ្ឌាតាអើយដាវីភួងឥឡូវនៅឥណ្ឌាឥឡូវគឺគេល្អហ่ะបាទប៉ាតអាចគូបាទបាទម្នាក់ឯងក៏បានបាទសួស្តីបាទរ៉ូណូអិនជីបាទកាន់ទេគ្រូឆេស៊ីឆ្លាញ់ដូចកូនអញ្ចឹងមិនត្រឹមតែគ្រូទេបាទ តែពិតក្លឹបក៏ស្រឡាញ់ដែរប៉ុន្តែមិនដឹងសម័យលោកឡាំផាគាត់នឹកឃើញមិនក៏អត់ដាក់កាន់ទេអសូវអសូវដាក់កាន់ទេលេងបាទលីពូមានកម្រងទិញកីឡាករបន្ថែមអត់មាន បាទមាន បាទប្តីអូនខ្ទើបាទតាក់ទងជាមួយនឹងកីឡាករខ្ញុំជម្រាបជូនតាមក្រោយនៅពេលណាដែលកីឡារបស់យើងរៀងរំជាបន្តិចបាទខ្ញុំនឹងជម្រាបជូនទៅប្រិមិត្តព្រោះដោយសារពេលនេះគឺការប្រកួតវានៅ មាន បាទអញ្ចឹងបើយើងនិយាយនិយាយអំពីការដោះដូរកីឡាករនៅពេលនេះក៏វាពិបាកព័ត៌មានមកដល់ពេលនេះវាបានត្រឹមតែអញ្ចេះទេប្រិមិត្តបានត្រឹមថាចង់ បានត្រឹមតែចង់ទេតែការដែលយកមកនេះគឺមិនទាន់បានចរចាគ្នា100%ទេប៉ុន្តែសម្រាប់ Manchester City គេចរចារួចហើយសម្រាប់កៃគីណាកៃគីគឺចរចារួចរាល់ហើយរងចាំតែផ្លាស់មកកាន់ Manchester City ទេបាទសៀងគីមម៉ែញូប្រេងហើយតាកុំជឿចាំមើលទៅចាំមើលទៅបាទបាទមើលតាអេបតុនអាចបាន top 4អត់មេងហងបាទមកដល់ពេលនេះតឹងទៀតសម្រាប់អេបតុនមែនយូដើរបំផើងគេចោលហ៎បាទឈីបេលី បាទ PK ចាន់នឹកហើយបាទអរគុណច្រើនជាងសៅលូទូសាប់ដៃសៀ5គ្រប់អូយបាទអរគុណច្រើនហើយជាងសៅអើយអរគុណច្រើនបាទជាជាតិបាទ3 2 3ក្លឹបនឹងដកចេញហ្មងទៅបាទមិនឲ្យលេង UCL បាទអើយបាទពិតទៅអញ្ចេះប្រិយមិត្តមួយចំនួនធំនឹងបានលើកឡើងថាតាក់ទងជាមួយនឹង ESL គាត់គ្រប់ត្រូលបាទក៏ព្រោះតែគាត់ចង់ឃើញ idol លេងអញ្ចឹងណា បាទក្លឹបធំប៉ះមួយក្លឹបធំ បាទហើយគាត់គិតថាសម្រាប់ UEFA Champions League នេះគឺផ្ដល់ថវិកាសម្រាប់ក្រុមដែលទទួលបានពាននឹងវាតិចពេកបាទវាតិចពេកបើគិតមកដល់បច្ចុប្បន្នវារៀងតិចដែរប្រិមិត្តបើគឺយើងគិតសរុបទៅវាប្រហែលជាអាចនឹងខ្ទង់150លានណាបាទវាអាចនឹងខ្ទង់150លានបើធៀបជាមួយនឹងការចំណាយរបស់ក្លឹបគឺអត់គ្រាន់ទេបាទ150លាននេះបាទយើងនិយាយទៅវិញចេះបាទប៉ុន្តែគ្រាន់ថាបូកចុះបូកឡើងទៅវាអាចពេលខ្លះវាអាចឡើងលើសនឹងអញ្ចឹងណាគ្រាន់ថាបើការចូលរួមជាមួយនឹង ESL បាទចូលរួមមួយ ESL គ្រាន់តែមានឈ្មោះចូលរួមទទួលបាន700លានជាងបាត់បាទវាច្រើនជាងការបានទទួលទទួលពានរបស់ UEFA Champions League ទៅទៀតអញ្ចឹងហើយបានធ្វើឲ្យក្លឹបធំធំទាំង15បាទនាំគ្នាខ្វាកបាទដល់ពេលខ្វាកចុះខ្វាកឡើងទៅមើលទៅដូចអត់សូវស្រួលរឿងនេះគឺតាក់តងធំណាស់ប្រិមិត្តតាក់តងធំណាស់ឥឡូវនេះលោក Xavier Tebas Xavier Tebas ហ្នឹងគាត់គឺជាប្រធាន League La Liga បាទហៅថា La Liga President តែយើងនិយាយថាប្រធានលីកចឹងចុះបាទប្រធានលីកឡាលីហ្កាគាត់បាននិយាយថាលោក Florentino Perez ដែលជាប្រធានក្លឹប Real Madrid នេះពិបាកនិយាយគ្នាណាបាទលោកថេបាសថាប្រធានក្លឹប Real Madrid ពិបាកនិយាយគ្នាណាតា Perez ពិបាកនិយាយគ្នា បាទគាត់ថាការដែលលេង ESL នេះដើម្បីស្ដារដើម្បីឲ្យបាល់ទាត់មានជីវិតឡើងវិញអញ្ចឹងគេសួរវិញថាតើនៅពេលដែលអត់លេង ESL បាល់ទាត់ងាប់កន្លែងណាបាទលោកថេបាសសួរអញ្ចឹងណា បាទដែលជា ប្រធានឡាលីហ្គាតែម្ដងសួរប្រធានលីកហ្មងបាទសួរទៅគ្រប់ថេបាសវិញអញ្ចឹងអេសួរទៅលោកអឺប៉េរ៉េសវិញអញ្ចឹងហើយសួរថាក្លឹបដែលលេង ESL នេះបាទហើយចាត់ទុកឡាលីហ្គានឹងជាស្អីបាទមើងងាយលីកបាទមើងងាយលីកបាទហើយទីបំផុតបាទជាចុងក្រោយលោកសាវីយេទេបាសដែលជាប្រធានលីករបស់ឡាអេស្ប៉ាញហ្នឹងឡាលីហ្គាហ្នឹងក៏បាននិយាយបាទថាឡាលីហ្គា គឺជា Super League ហើយបាទអញ្ចឹងគុំអាគុំថាមានរឿងតូច Juventus អាចនឹងដកចេញពីអ៊ីតាលី Serie A អាចនឹងមិនបានលេង UEFA Champions League រយៈពេល2ឆ្នាំហើយសម្រាប់ Real Madrid និង Barcelona បច្ចុប្បន្ននេះក៏អាចប្រឈមរឿងទាំងនឹងដូចគ្នាដូចគ្នា បាទរឿងនឹងដូចគ្នាពីរនឹងដូចគ្នាបាទអញ្ចឹងបើដកចេញវិញមែនប្រិយមិត្តក៏មានការអន់សពុនចិត្តដែរព្រោះតែក្លឹប idol របស់ខ្លួនអត់បានលេងទេ ខ្ញុំជឿជាក់ថាសម្រាប់ fan របស់ Juventus មិនដល់ fan របស់ Barcelona ហើយនឹង Real Madrid ទេប៉ុន្តែពួកគាត់នឹងខកចិត្តបាទពួកគាត់ខកចិត្តច្រើនបាទចូលមានស្អីទៀតបាទអត់បានលេង UEFA Champions League មកជុំងុំគេដកចេញពី league ទៀតអញ្ចឹងសួរថាតើវាមានរឿងនឹងធំប៉ុណ្ណាបាទការគ្រប់គ្រងខ្ញុំយល់ប្រិមិត្តប្រិមិត្តចង់ឲ្យក្លឹបទទួលបានថវិកាច្រើនបាទប៉ុន្តែជាធម្មតាបាល់ទាត់ គឺត្រូវតែគេហៅថានាំមកនៅសុខភាពនាំមកនៅភាពសាមគ្គីចឹងមានន័យថាក្លឹបធំធំនិងក្លឹបតូចតូចក៏ត្រូវតែមានការប្រកួតប្រជែងដែរខ្ញុំអត់គ្រប់គ្រងនឹងសម្ដីលោកពេអារ៉េសគាត់និយាយមួយម៉ាត់ថា ការលេង UEFA Champions League វគ្គជម្រុះគឺជារឿងឥតប្រយោជន៍បាទគាត់និយាយអញ្ចឹងណាគាត់ថាលេង UEFA Champions League វគ្គជម្រុះគឺជាការប្រកួតឥតប្រយោជន៍ការប្រកួត នេះគឺក្រុមដែលខ្លាំងត្រូវប៉ះជាមួយក្រុមដែលគ្មានគុណភាពបាទ ហើយក្រែងក្លឹបរៀលម៉ាឌ្រីតធ្លាប់ធ្លាក់របស់ក្លឹបអត់គុណភាពតញយដែរបាទឡើងមករកកាន់ UEFA Champions League ធ្លាប់ធ្លាក់របស់ក្លឹបអត់មានគុណភាពតញយដែរហើយហើយមិនទៅមើងងាយគ្នាក្លឹបដែលគ្នាទៀតនោះបាទគាត់មានធនធានគាត់ចំណាយលុយបានចុះក្លឹបគ្នាអ្នកទូទូអត់ធនធានមិនងាប់ហើយទេបាទបាទអេគាត់គាត់មុខលុយអញ្ចឹងល្អហើយគាត់មុខលុយក៏ព្រោះតែគាត់គិតទៅរឿងក្លឹបដែរ ប៉ុន្តែអ្វីដែលគាត់គិតរឿងក្លឹបខ្លួនឯងគេហៅថាអាត្មានិយមគិតតែក្លឹបខ្លួនឯងអត់គិតគេផ្សេង